មិនមើលបាទមើលតិចមើលត្រូវត្រង់ព្រះអនុសពណៈគ្រុតនាគនិងប្រគូសុពរាជបូជាទ្របថ្លៃថ្លាដល់វិធុយដល់វិធុបណ្ឌាអ្នករួចមើលតិចមើលអសលោកឈុគឹមហេង និងលោកស្រីសម្រាប់សារឿនពុទ្ធសករាជ2543គ្រិស្តសករាជ1900 ចូលមើលក្នុងទូគេចាក់សោជាប់ហើយណាក្នុងសោកុកគេណាកុកគេនឹងពេញមិនឲ្យយើងកាត់ដែរបាទភពមាន3អញ្ចឹងភពក្រមលើអញ្ចឹងភពត្រៃភពត្រៃភព3ភព3អញ្ចឹង បាទយើងនឹងទេវតាភពទេវតាភពមនុស្សភពប្រែតអាចទៅអញ្ចឹងកងណាបាទហូបហូបហូបហូបហូបហូបអាចដល់អ្នកឯងអ្នកឯងកងអត់ដឹងប្រវត្តិនឹងដែរកសាងឆ្នាំណាកងដឹងអត់នេះបាទបែកហើយបានប្រមាណខែបែកហើយបាទបាទវ៉ាវចឹងកូនចៅសុំអុចធូបអត់សុំធូប មកចាំឲ្យលោកក៏បានជាជួនតាតាំងមកអាចធ្វើគឺហ្នឹងកន្លែងគឺរោងសមាធិសមាធិសមាធិផងដល់អញ្ចឹងប្រាសាទអឺប្រាសាទត្រៃភូមិហ្នឹងគឺបែកហើយចាប់ដើមធ្វើហ្មងគាត់បាទបាទធ្វើហ្នឹងមិនអានេះចង់តែធ្វើបែកហើយបែកហើយធ្វើហើយគោម្ដងគឺសម្រាប់សមាធិនេះគឺមិនមកទីបញ្ញោអត់គ្រូអត់មនុស្សអត់កន្លែងម្នាក់អីអីចឹងទៅគ្រូលោកបាច់ជាចោលណាអឺដល់នេះលោកជួយឲ្យ មានដឹងថាអ្នកកសាងដំបងអ្នកដឹកនាំឈ្មោះអីកងហ្នឹងគេទៅគាត់ចាក់ហែគាត់មួយគេទៅកងមួយតឡៃតឡៃហើយឥឡូវគាត់បែកស្លាប់បាត់គាត់គាត់បែបមិនតែគាត់ទេមានច្រើនទៀតគាត់4 5នាក់ប៉ុន្តែគេទៅអាមេរិកអស់ហើយអឺទៅអាមេរិកអស់នៅកងតែពួកនេះពួកឯងចូលជាមួយទូសិនតែប្រដាប់រំអឺចាត់កងដៃកងជើងអាហ្នឹងប្រដាប់រំធ្វើគេហ្នឹងហ្នឹងបើគឺគឺសម្ដេចពួកអីទេអូតកតងជាមួយនឹងព្រំមាញ់សាសនាកងហ្នឹងហ្នឹង គេរំរែកចឹងទៅដើម្បីឧទ្ទិសដល់នឹងឯងកងហើយណាអរគុណកងចឹងខ្ញុំស្វែងគុំបាទនៅតែឯងគាត់ព្រោះព្រោះវិញគាត់អ្នកបុរៈអ្នកអ្នកអ្នករំអ្នករំអត់ទេគាត់អត់ទេតែគេពួកគេនឹងគេតោងរំលឹកអស់ហើយអអអតែគាត់ដូចចាស់ទៅហើយគាត់គាត់ដាក់នេះគាត់មកដាក់ដាក់ចូលថ្ងៃចូលបតាគាត់មកចូលមកមកញឹកដែរប្រហែលជាគាត់បញ្ជូនប៉ុន្មានណាកងណាគាត់ប្រហែលជា ចិត្តជាងចិត្តជាងបាទជុំមិនក៏គាត់មានកំណត់មកកសាងអានេះនេះវាគាត់មកគាត់កម្មនេះព្រោះកម្មគាត់សព្វព្រៃសត្វថ្មមកមានអីណាមានអីអីកាយណាគឺអីដែរហ្នឹងធ្វើអីដែរគាត់គឺអត់ត្រូវណាគាត់ទៅមកយកប្រសាទទៅចម្លើគឺអស់មួយម៉ោងហ្នឹងហើយគាត់គឺស្អាតណាហើយពីអ្នកមាននឹងគេចប់អស់គាត់គាត់ចាស់ទៅគាត់លេចាស់ទៅអញ្ចឹង khi mà bật đi xem thì cái lúc đầu đây vừa lấy mặt hàng đi không mọc không có đã được thăm tại của nhóm kia đô hỏi nên mình đô nhóm nó vừa quạt là thiệt đã quạt nhóm con ở lần phiếp tài quạt chả chả rồi ăn thì mình mình mình như nó tập cái nói à? dạ. hả tập đấy nói ô muốn. tung cho này có Có cái cái ừ, ừ. Ờ. Mình ở dương cả cả dương cứ và mới cái cả bọt thao đó khảo bên tay nhưng ừ. muốn như là muốn đi sản xuất ba nào bao cái tụ ổn tụ đấy bà là bò ó à, nhốt tóc à việc này nha thì sẽ do đấy sát bóc bọc cái phân sát sinh đấy ừ cái bọc cái bọc cái bằng ai nhập chỗ bài đấy ừ. nhung chữ chữ của cô ba ba cái bó đấy bằng bệnh thầy của ấy bằng bệnh bằng chọn bài chắc là đau nè ừ, à, ấy đam bon hắn bon hắn hai nó nó có ba nó là No, no. Ô, mẹ cô thái chặt đam co sang vô mà. ពីថាបៃតាកូនចៅកំពុងធ្វើជ័យហើយនៅឡើយគាត់ចង់ដឹងជួបវិស្នាទេរបស់គាត់ចាក់នេះទៅមុខតែគាត់ឡើងចោលអត់តែឡើងសុំឲ្យមានណាបៃតាគាត់ចាក់ចំហើយអត់គួរចាក់តែមិនចេះ mười bảy một trăm bò hay nam cũng có nam hay hay không phải na chân đấy công việc chạy hạm kịp đẹp thật ra dạ. bờ tân o lõ và chặt bay đò hay bờ lõ ấy mà đó bờ mà đó lõ là chặt này ពីគួរឯងទៅលែចាស់ dạ. ừ, យកអីមកថតទុកដល់មិនម៉េចមើលបាទមើលតិចមើលត្រូវត្រង់ព្រះអិនសុបណៈគ្រុតនាគនិងប្រគូសុបរាជបូជាទ្របថ្លៃថ្លាដល់វិធីដល់វិធូបណ្ឌិតទំនាយនិយាយថាល្អណាស់មានលៀបមកពីទិសទាំង4ទិសទាំង4បាទបាទបាទលៀបចូលពីទិសទាំង4ចូលឆ្នាំនេះណាប្រហែលលៀបយូរឆាប់មើលដឹងដឹងដឹងហត់មើលខ្លួនឯងថតហ្នឹងមិនអី ទៅគេដាក់ចឹងព្រោះគឺមិនបាទបោះមកវាអរគុណណាស់កងណាស់ណាស់ណាស់ណាស់ខ្ញុំបន្តទៅទៀតហ៎ទៅផ្សារបុរាណអូខេឥឡូវខ្ញុំអត់ទេខ្ញុំជួយចិត្តដើមម្នាក់ឯងគ្រូភាសាទាំងអស់អឺវាលឿនបាទកងអរគុណច្រើនកងខ្ញុំមេបលាឥឡូវខ្ញុំចាប់ដើមធ្វើដំណើរទៅទៀតហើយចុះពីប្រាសាទអឺវិមានត្រៃភពបាទវិមានត្រៃភពនេះគឺជាប្រាសាទ មួយដែលអឺសម័យពុទ្ធហើយបពៈបរោះក្រោយក្រោយនេះគាត់ចាប់ដើមប្រមូលគ្នាគ្នារបស់គាត់កសាងហើយអឺមានការរំរែកថ្វាយដល់អតិទីបមិញខ្ញុំអាចហែនថតអឺរបាំអាសម្រាប់ធ្លាករបាំមានកងមានដៃមានមួកមានអីចឹងខ្ញុំហែនថតរាងរាងព្រឹសបុលគេហៅស័ក្តិសិទ្ធិ សូមអភ័យទោសពុកម៉ែបងប្អូនហើយនឹងអឺសូមគោរពដល់អតីតបាទបុព្វបុរសនិងអ្នកថែរក្សានៅក្នុងតំបន់ភ្នំជីសូរនេះសូមអនុគ្រោះដល់ខ្ញុំបាទខ្ញុំមកនេះគឺមកសិក្សាស្រាវជ្រាវបន្ថែមហើយនឹងផ្ដិតរូបភាពល្អល្អជូនដល់ពុកម៉ែបងប្អូនយើងទេបាទឥឡូវខ្ញុំចុះពីប្រាសាទវិមានត្រៃភព ខ្ញុំទៅមួយទៀតបាទនេះ គឺទស្សនភាពដែលជាសមិទ្ធផលកសាងមួយដែរកសាងជាភាគច្រើនអឺប្រពុតប្រក់នេះប្រពុតប្រក់នេះនេះគឺជាកម្មចដាខាងត្បូង កម្មចដាខាងត្បូងហ្នឹងគឺថ្មីដែរខ្ញុំអត់ថតឲ្យមើលទេដោយសារអឺ ហត់គួសមបាទហត់គួសមឥឡូវយើងទៅអឺប្រាសាទព្រះគោព្រះកែវបាទទៅប្រាសាទព្រះគោព្រះកែវនេះគឺជាប្រាសាទព្រះគោព្រះកែវប្រាសាទព្រះគោព្រះកែវនេះត្រូវបានកសាងឡើងដោយអឺអឺ អានអត់រួចមើលតិចមើលអសលោកឈុគឹមហេងនិងលោកស្រីសម្រាប់សារឿនពុទ្ធសករាជ2543គ្រិស្តសករាជ1999មកគិតទៅអឺ2000 2022 12 13ឆ្នាំអីឆ្នាំ2000 2000មក2000 22 2020ដកលេខខុសឈួត23ឆ្នាំឯ23ឆ្នាំ1999ដល់2000 2023 23 24ឆ្នាំអូយគិតទៅខ្ញុំឡើងភាសាណាដោយភាសាណាដែរហេតុអីបងប្អូនយើងជួយចិត្តយកទឹកលុបមកគូសអញ្ចឹង បាទសូមបងប្អូនទាំងអស់គ្នាសូមជួយបោះបង់អាចរិកនឹងចោលទៅចរិកនឹងហៅចរិកមិនល្អទេហ្នឹងហើយសូមមកតំបន់ទេសចរហាមសរសេរបាទជារួមហាមសរសេរគេហៅថាចរិកមិនល្អចរិកមិនល្អទេសូមកាត់បន្ថយអាការសរសេរហ្នឹងអញ្ចឹងសូមសូមសូមបញ្ចប់រាល់ការសរសេរទាំងអស់គេខំកសាងថាយើងមកសរសេរប៉ាណាប៉ាណី បាទអូបិទទ្វារបាត់អត់បានចូល បាទគឺប្រាសាទប្រគល់កែវគេបិទទ្វារហើយពោះវាជាកន្លែងទីសក្ការៈអញ្ចឹងបងប្អូនពេលមកលេងសូមបងប្អូនកុំសរសេរគេកសាងកាលណាយើងសរសេរទៅវាបាត់សំណៅដើមអញ្ចឹងវាខុសពី សំណៅដើមរបស់គេអញ្ចឹងយើងកុំសរសេរបងប្អូនគួរតែកាត់បន្ថយទៅ អាចបោះបង់ចោលក៏បោះទៅវាមិនល្អសម្រាប់ទេអញ្ចឹងខ្ញុំចង់ចូលភាសាបកគោកាយក៏ប៉ុន្តែអឺគេបិទបាត់ហើយអញ្ចឹងខ្ញុំចុះទៅក្រោមវិញចុះអឺយើងអាចចុះទៅផ្លូវនេះបានប៉ុន្តែអឺមកចុះទៅទេបងប្អូនវារៀងភ័យច្រើនបើដើរដើរអត់មានគ្នាបើចង់ចុះ អញ្ចឹងខ្ញុំចុះពីប្រាសាទបកូបកែវវិញណាមកវីដេអូវគ្គ2នេះគឺមានតែប៉ុណ្្នឹងទេ គឺយើងមើលប្រាសាទវាមានត្រៃភពហើយនឹងប្រាសាទបកូបកែវបាទគឺជាសមិទ្ធផលថ្មី របស់បុព្វបរោះក្រោយយើងនេះហ្នឹងហើយអរគុណច្រើន យើង ជួបនៅវគ្គទី3វគ្គទី3គឺវគ្គប្រាសាទ នឹងធ្វើការអត្ថាធិប្បាយទៅលើអឺអឺប្រវត្តិខ្លះខ្លះនៃរបស់ប្រាសាទភ្នំជីសូរហ្នឹងហ្នឹងហើយអរគុណច្រើនអរគុណច្រើនអរគុណច្រើនអរគុណច្រើន